ស្រលាញ់ទើបមានការប្រច័នម្ដេចបងចោតអូនគ្មានហើយផលគឺនិមលបងជាអ្នកអងចិត្តបងលែងមានស្នេហ៍ពិនដូចមុនទៀតហើយអូ